ដល់និយាយយូរយូរគាត់សើចថ្មអត់ឆ្លើយឲ្យថ្មសួរទេយើងសន្យាគ្នាតាំងពីដើមមកគាត់ថាសន្យា គ្នាទោះជាយ៉ាងណាទោះជាយ៉ាងណាអារឿងសន្យានោះមិនខ្លាំងខ្លាយទេពេលសន្យាព្រោះចិត្តហ្នឹងវាវាត្រូវការមែនវាស្រឡាញ់មែនប៉ិនធัวទាំងឡាយវាកើតរលត់ដែរធัวទាំងឡាយវាកើតរលត់អង្ការហ្នឹងវាស្រឡាញ់ចឹងមែនអាត្មាឥឡូវហ្នឹងឲ្យកណាសន្យាចង់ទៅសើចទេ មិនបាច់សន្យាទេឲ្យតែមើលគោកានធ្វើការមួយគ្នាទៅបានហើយដូចមនុស្សគេខ្សឹបប្រាប់អីណាសន្យាកុំប្រាប់គេបានប្រាប់សន្យាមិនគាត់ទុបបានទៅពេលគាត់គាត់មិនតន់ចង់និយាយតែគាត់ចង់និយាយគាត់ភ្លេចសន្យានឹងបាត់ហ្នឹងហើយរឿងសន្យាសន្យាអីឡើងមើលអ្នកមានប្តីប្រពន្ធទាំងអស់គ្នាអ្នកមានសង្សារទាំងអស់គ្នានឹងធ្លាប់សន្យាអត់មិនមែនថាមិនធ្លាប់ទេទោះយ៉ាងណា ទោះយ៉ាងណាសួរថាពេលសន្យាហ្នឹងពិតទេពិតតាឯកុំនិយាយមនុស្សខូចកុហកនិយាយពីស្នេហាមែនមែនណាដែលស្រឡាញ់មែនអាចិត្តហ្នឹងវាចឹងមែនបងបើគ្មានអូនឯងទេវាមិនកើតទេអូនបើគ្មានបងទេវាមិនកើតទេបើបងគ្មានអូនអីបើបងក្បត់អូនឲ្យសូនដូចខ្យល់ណាបើស្រីគេថាបើអូនមានកលឲ្យខ្វល់ដូចផ្សែង អកណៈឆ្លាញ់គ្នានឹងចេញណាវាអញ្ចឹងអញ្ចឹងមកមិនដឹងស្អីទេចាប់វារស់ណាវារស់ជាពិសេសគឺស្នេហាដែលមិនតបតស្គាល់គ្នាពិតហ្នឹងចាប់ផ្ដើមដបងដបងតាមដែលនៅមួយគ្នាយូរធ្វើការមួយគ្នាប្រឡូកពោកបាក់មួយគ្នា ទៅធ្វើការមកវិញលៀងចានលៀងឆ្នាំងអាណាកូនជឿវាមិនតាន់ដល់កំណត់ហ្នឹងវានៅឃើញតែស្នាមញញឹមងាកឡើងចង់លឺអូនបន្តិច អូននៅណាបងនៅណាអីចឹងណាអាស្នេហាអញ្ចឹងវាផ្អែមណាគណៈហ្នឹងវាត្រូវតែសន្យាវាត្រូវតែអ្នកសើចសើចហ្នឹងសង្ស័យសើធ្លាប់មិនសួរតែពេលហ្នឹងពិតទេពិតតាអត់កុហកទេភាកច្រើនអត់កុហកទេចិត្តហ្នឹងវាចឹងមែនពីព្រោះអីដំបងឡើយយើងវា អាត្មាចង់តែប្រែរស្នេហាគឺការបកប្រាស់អាស្នេហាដោយស្រឡាញ់ខ្លាំងខ្លាំងហ្នឹងចង់តែប្រែអញ្ចឹងបកប្រាស់មិនយើងអ្នកបកប្រាស់ឯកិលេសហ្នឹងវាបកប្រាស់យើងវាស្មានតែអញ្ចឹងមែនហ្នឹងហើយហើយសួរថាអ្នកដែលកំពុងតែមានទុកយកធัวអីមកពិចារណាពិចារណាមើលទៅតែយើងចង់បានអីពីគេហ្នឹង យើងចង់បានសុខពីគេឬក៏យើងចង់ឲ្យគេបានសុខសួរខ្លួនយើងអញ្ចឹងរោចម្លើយឃើញណាដកបលានឹងចេញពីទ្រូងព្រឹសបើរោចម្លើយនឹងអត់ឃើញទេនៅតែខ្ញុំស្មោះប៉ុណ្ណឹងហើយមកពីយើងត្រូវការពីគេខ្លាំងយើងអត់មានអីផ្ដាល់ឲ្យគេខ្លាំងបើស្នេហ៍ប្រការផ្ដាល់ឲ្យអ្នកមិនខូចចិត្តឡើយ ទោះខូចក៏មិនខូចខ្ទេចខ្ទាំដែរតែបើស្នេហ៍សង្ឃឹមគេខ្លាំងសង្ឃឹមសេចក្តីសុខពីគេខ្លាំងបើអត់គាត់នឹងមិនបានទេអីចឹងណាវាអាចដែរក្នុងលក្ខណៈហ្នឹងយើងក៏អាចដែរថាឃើញគាត់នឹងអាចរស់គ្នានៅមួយគ្នាបានបើអត់ពីគាត់នឹងដូចពិបាករត់អាកំណត់ហ្នឹងយើងហាមមិនឲ្យកើតមិនបានទេយើងត្រូវតែឃើញគុណសម្បត្តិល្អនៃមនុស្សដែលយើងស្រឡាញ់ យើងមិនអត់ទៅណាទៅទៅមិនមែនក្នុងន័យហ្នឹងទេប៉ុន្តែជាមួយគ្នានឹងយើងត្រូវការគេយើងចង់ផ្ដល់ឲ្យគេឲ្យយើងនឹងច្រើនជាងគេឲ្យយើងកុំទាពីគេច្រើនជាងយើងឲ្យគេតែយើងទាពីគេច្រើនជាងគេឲ្យយើងយើងកាត់ទុកជារឿងធម្មតា វានៅតែខ្លួនទីពឹងខ្លួនដដែលថ្មលើកជាធัวពាក់ប៉ុនស្នេហានឹងបន្តិចថ្ងៃហ្នឹងចង់និយាយស្នេហាពួកអ្នកទាំងអស់គ្នាសិតតែមានស្នេហារបស់ស្អីក៏ដោយយើងសុំគេតែមានកំណត់តែមានឧបសគ្គតែមានកំណត់បានឬអត់ តែបើយើងឲ្យគេគ្មានអ្នកណាកំណត់ទេយល់ទេព្រំដែនអត់មានអ្នកណាមកកំណត់ព្រំដែនបានទេយើងសុំគេយើងពឹងគេចង់ឲ្យគេជួយគេមានកំណត់នៃការជួយយើងជួនកាលគេមកបានជួនកាលគេជួយបានជួនកាលគេជួយអត់បានយើងចង់ឲ្យគេជួយ100យើងគេជួយបាន50គេជួយបាន20គឺតែមានកំណត់ នៅពេលដែលយើងចង់បានពីគេស្អីក៏ដោយជាសម្ភារៈជាក្តីស្រឡាញ់ជាជំនួយស្មារតីចាជាស្អីក៏ដោយឲ្យតែយើងចង់បានពីគេយើងមិនមែនជាអ្នកសម្រេចទេចាប់ពាក្យហ្នឹងហើយបាននៅពេលដែលយើងចង់បានអ្វីពីគេយើងមិនមែនជាអ្នកសម្រេចទេតែបើយើងចង់ផ្ដល់ឲ្យវិញយើងជាអ្នកសម្រេច អញ្ចឹងយើងសូមធំមានសិទ្ធធំកាលណាយើងជាអ្នកផ្ដល់ឲ្យយើងជាអ្នកសម្រេចឃើញទេធម៌ថ្ងៃហ្នឹងនិយាយចឹងនិយាយងាយងាយកាលណាយើងចង់បានពីគេគេជាអ្នកសម្រេចគេជាអ្នកដាក់លក្ខខណ្ឌឲ្យយើងកាលណាយើងចង់បានពីគេណា គេជាអ្នកមានសិទ្ធិដាក់លក្ខខណ្ឌជាមួយយើងតែបើយើងឲ្យគេទៅយើងជាអ្នកមានលក្ខខណ្ឌដាក់លក្ខខណ្ឌជាមួយគេស្អីក៏ដោយស្អីក៏ដោយលុយក៏ដោយស្នេហាក៏ដោយស្អីក៏ដោយគ្រប់យ៉ាងគ្រប់យ៉ាងហ្នឹងហើយស្រឡាញ់យើងត្រូវការ ប៉ុន្តែស្នេហាដោយការផ្ដល់ឲ្យទៅមិននាំឲ្យអ្នកស្នេហានឹងកើតទុកយូរមកសួរគាត់គាត់ត្អូនចឹងអឺធ្វើល្អគ្រប់យ៉ាងអ្វីដែលជាសំណូមពររបស់គេខ្ញុំធ្វើបានគ្រប់យ៉ាងតែទីបំផុតគេនៅតែទៅឯងមកសួរថាជើបងអូនឯងដែលមានចេតនាបោកគេទេ ថាអត់គិតថាយកគេជាប្រពន្ធហើយខំធ្វើល្អគ្រប់យ៉ាងបានមកសួរថាចុះល្អនឹងទៅណាទៅឥឡូវហ្នឹងល្អនៅគេឬក៏នៅបងឯងនោះគិតមកសទុះបើវាជាល្អមែនហើយគេអត់យកវាមាននៅឯណាវានៅយើងហ្នឹងហ៎វាមានបាត់ទៅឯណាគិតឲ្យវាធូរមកវិញមក ខ្លាចតែប្អូនឯងបោកគេខ្លាចតែប្អូនឯងធ្វើបាបគេអាហ្នឹងវាពិបាកដោះស្រាយនឹងផ្លូវច្បាប់វាលំបាកដោះស្រាយនឹងផ្លូវចិត្តវាមានវបដិសារីស្ដាយក្រោយមិនគួរធ្វើបាបគេអីចឹងណាហើយចុះបើយើងធ្វើល្អដាក់គេសោះហ្នឹងមានទៅប្រឈមមុខច្បាប់អីហាមានទៅចាប់លោបគេណាមានទៅកុហកគេណាមានន័យថាក្តីល្អរបស់យើងនឹងមិនតន់រមមនុស្សណាដែលទទួលសេចក្តីល្អនឹងបានណា អាចថាមនុស្សទៅនឹងមនុស្សកាលគេណីវាអត់ត្រូវជួបមនុស្សល្អដោយបងឯងហ្នឹងណាមនុស្សបងឯងត្រូវជួបមនុស្សល្អជាងហ្នឹងអូគេសើចមិននិយាយលួងទេការពិតវាអញ្ចឹងបើល្អមែនបើយើងគិតថារបស់យើងវាសុទ្ធមែនឧទាហរណ៍យើងកុំនិយាយពីស្នេហានិយាយពីរបស់យើងបានមាសម្ដុំណាមាសម្ដុំថាអាណិតគាត់អើយអាណិតចោះឲ្យគាត់គាត់អត់យកគាត់ទៅយកដុំថ្មឯណាទៅវិញទៅណាហើយយើងទៅកើទុកស្អី បើមាសនឹងវានៅមកពីនៅនោះវាអត់តាន់មានសមត្ថភាពយកមាសនឹងអ្នកនោះទេជាមនុស្សអត់បុណ្យជាមនុស្សប៉ិនអត់ប្រកាសណាអត់ប្រកាសថាយើងល្អមែនណាហ្នឹងហើយឥឡូវថាស្នេហាវាជាអរូបីយើងមិនបាក់គិតឥឡូវដូចខ្មែរនិយាយពីរបស់អញ្ចឹងយើងមាន iPhone ស្អាតមួយចង់ឲ្យគេហើយគេអត់យកទៅដេកការទុកស្អី របស់យើងល្អនៅដដែលតើមានតែខាតអីមានមាស1គីឡូមានប្រុសប្រុសឧទាហរណ៍ប្រុសប្រុសប្រឆោតនាងហ្នឹងយើងអាណិតនាងហ្នឹងអាណិតថាស្រឡាញ់ចង់ឲ្យឈួរយកមាសមកប្រអប់ទៅឲ្យអាប្រុសនោះយកតែផ្កាមកបាច់អីចឹងទៅគាត់តែគេគេប្រឆោតរៀងវាសមប៉ុន្តែយើង មាស1គីឡូនេះវាមិនសូវសមបញ្យលនាងថានេះមាសតម្លៃណាបងអូនស្រី យករបស់នេះទៅប្អូននឹងបានសុខចាយវាបានយូរអង្វែងប៉ុន្តែយើងអត់ស្ដាប់ទៅទៅយកពីប្រុសណាឲ្យផ្កាមួយបាច់ទៅហើយយើងដេកកាទុកដែរដេកកាទុកដែរបើមាសនៅតដែរវាមានបាត់មាសឯណាបើគេអត់យកបើគេអត់យកហ្នឹងវាអត់មានបាត់មាសទេហ្នឹងហើយប្រហែលយល់ហើយគឺនឹងគិតចឹងចឹងទៅណាបើស្នេហា ដោយបំណងផ្ដល់ឲ្យដៃគូរបស់អ្នកបានសេចក្តីសុខជាការពិតណាស់យើងត្រូវការរួមដំណើរ ជាមួយគ្នាតែបើគេវាទទួលមិនបានទេយើងអត់មានអីទៅដេកកើតទុកសម្រាប់ខ្លួនអីទេមានន័យថាម្នាក់នឹងទទួលសេចក្តីល្អរបស់យើងមិនតាន់បានទេសេចក្តីល្អនេះអញនឹងប្រគល់ឲ្យប្រពន្ធអញយ៉ាងពិតប្រាកដប្រពន្ធអញពិតប្រាកដទើបទទួលសេចក្តីល្អហ្នឹងបានណែលោយចឹងអា អឺមានសំណួរចង់ដឹងថាតើការអប់រំចិត្តចាំបាច់ត្រូវតែអង្គុយសមាធិឬតាមឧបនិស្ស័យតាមបនិស្ស័យមនុស្សណា បើសម្រាប់ជាភិក្ខុសង្ឃវិញព្រះអង្គឲ្យចាំបាច់ធ្វើភិក្ខុសង្ឃជាភិក្ខុសង្ឃចាំបាច់ធ្វើព្រះអង្គមិនឲ្យប្រមាទទេព្រោះអត់មានការងារអីច្រើនទេបើអត់មានសោះអត់ការទេភិក្ខុសង្ឃនឹងព្រោះនៅតែឯងតែឯងនឹងចិត្តមិនដឹងទៅណាទេមិនមែនអង្គុយស្ងៀមចិត្តនៅស្ងៀមទេណាក៏ប៉ុន្តែសម្រាប់ក្រហោះសម្រាប់អីហ្នឹងតាមបបនិស័យ អ្នកណាមានបនិស័យក្នុងការចម្រើនក៏ចម្រើនទៅហើយមានបនិស័យល្មមក្នុងការស្ដាប់ធម៌ពិចារណាក៏ពិចារណាទៅដូចជារុក្ខមូលកតោវាសញ្ញាគេរកតោវាអីពិខុនៅក្នុងព្រៃក្តីនៅ ក្នុងអឺក្រោមម្លប់ឈើឬគល់ឈើក្តីហ្នឹងអង្គុយពុតភ្នែនចង់ចំពោះកម្មដ្ឋានអីហ្នឹងពិខុសង្ឃត្រូវតែធ្វើ ប៉ុន្តែញាតិញោមក៏អាចដែរនៅក្នុងហ្នឹងដូចជាពាក្យថាសញ្ញាគារកតោនៅក្នុងផ្ទះស្ងាត់អីចឹងយើងនៅផ្ទះយើងមានបន្ទប់ស្ងាត់អីមួយយប់អីចឹងយើងចម្រើនខ្លះខ្លះទៅដើម្បីជាសេចក្តីសុខស្ងប់ផ្លូវចិត្តនេះបើយើងរវើរវាយពេកប៉ុន្តែដូចជំរាបចឹងថាអឺតាមឧបនិស្ស័យឧបនិស្ស័យឧបនិស្ស័យរបស់មនុស្សយើងមិនដូចគ្នាទេ ការឃើញសច្ចធម៌នឹងក៏មិនដូចគ្នាដែរហ្នឹងហើយប៉ុន្តែបើយើងមើលនិស័យខ្លួនឯងវាមិនដឹងទេការវឹកហាត់អប់រំសាកលបងមើលក៏ជារឿងល្អដែរបើគេមានបើកបង្រៀនអីប៉ុន្តែយើងយើងគំភ្លេចបរិយ័តគំភ្លេចបរិយ័តមុននឹងឈានចូលបដិបត្តិដូចគេបើកកន្លែងបដិបត្តិកន្លែងបដិបត្តិហ្នឹងណា អាត្មាបារម្ភអូយបារម្ភឲ្យតែលើញាតញោមទៅបដិបត្តិនឹងដោយមិនតន់យល់ពីព្រោះវាមានការបដិបត្តិខុសដែរនៅក្នុងរឿងបដិបត្តិសមាធិកម្មដ្ឋានវិបស្សនានឹងវាមានកលែងខុសដែរមិនត្រូវទាំងអស់ទេអាត្មាពិសោធន៍ច្រើនហើយណាប៉ុន្តែពេលដែលយើងខ្វះបរិយ័ត you know នឹងហ្នឹង ទៅដល់វាស្ងប់វាអីចឹងណាខ្លះទៅចេះក្បាច់គុណនោះសមាធិសមាធិចេះក្បាច់គុណណាទៅខ្លះសមាធិសមាធិចេញមកវិញធ្វើគ្រូបកែអីចឹងទៅវែងវ៉ាន់ពេញហ្នឹងឯងចឹងមិនថាឲ្យយល់ទឹកដៅអបរិយ័តហ្នឹងបើមិនច្រើនក៏ឲ្យតិចឲ្យដឹងឲ្យដឹងពីគោលបំណងនៃការបប្រតិបត្តិហ្នឹងឲ្យដឹងថាដើម្បីអីហ្នឹងសំខាន់ណាហ្នឹងទៅត្រូវទៅជាមួយគ្នាអញ្ចឹងបានលោកលើកថាបរិយ័ត ហើយនឹងបដិបត្តិហ្នឹងប្រៀបដូចជាកងរត់ចឹងត្រូវវិលទន្ទឹមគ្នាផ្អៀងខាងណាអត់បានទេអឺជាសញ្ញាថាប្រហែលជាចិត្តប្រដាសាយខែតិច ដកដើមតាមចំហលេងរួចសឹមសៃហាតើព្រះពុទ្ធបញ្យលយើងយ៉ាងណា ពីអវ័យយើងកសាងជាតិនេះហើយបន្តទៅជាតិក្រោយយ៉ាងដូចម្ដេចខ្លះព្រះអង្គយល់តែបន្តិចបន្តិចឯងអត់និយាយច្រើនទេដូចជាព្រះអង្គសម្ដែងថា អ៊ីធមោតតិពេចមោតតិកតបញ្ញោឧបយត្តមោតតិសោមោតតិសោបមោតតិបុគ្គលដែលមានសេចក្តីល្អធ្វើទុកហើយកតបញ្ញោហ្នឹងគឺមានបុណ្យធ្វើទុកហើយប៉ុន្តែបុណ្យហ្នឹងបុណ្យមែនទេណាមិនមែនពិធីបុណ្យទេឥឡូវហ្នឹងយើងវាជាប់ជាមួយពិធីបុណ្យហ្នឹងភ្លេចបុណ្យមែនទេអស់បុណ្យមែនទេគឺការសម្អាតចិត្តហ្នឹងដោយសិលដោយសមាធិដោយបញ្ញាហ្នឹង បុគ្គលដែលមានបនធ្វើទុកហើយរមែងត្រេកអរក្នុងលោកទាំងពីរអិធមោតតិអិធមោតតិមោតតិព្រះរាជរាជរាជរាជអិធនឹងលោកនេះនៅក្នុងលោកនេះផងគឺជីវិតរាល់ថ្ងៃនេះផងហើយពេចៈមោតតិគឺរីករាយនៅក្នុងលោកខាងមុខផងប៉ុណ្ណឹងព្រះអង្គសម្ដែងខ្លីៗអញ្ចឹងហើយសួរថាមានហេតុផលទេមានពីព្រោះ ពូជទៅវាល្អហើយវាដោះមកល្អហើយបើរីករាយតាំងពីឥឡូវហើយស្លាប់ទៅក៏មិនក្តៅកាហាយហើយបដិសន្ធិវាល្អហើយសំខាន់គឺប្លង់នៅក្នុងចិត្តរបស់យើងនឹងស្អាតណាមិនមួមងច្រើនមិនក្តៅក្រហាយច្រើនមិនលោភលន់ច្រើនមិនកងេកងុយច្រើនមានន័យថាសុខនឹងបច្ចុប្បន្នហ្នឹង ដោយអប់រំដោយសិលសមាធិបញ្ញានឹងឯងិនបើចង់ទៅបានស្អីបានស្អីទៀតនឹងហួសវិស័យដែលយើងគិតហើយទៅជាអីទៅជាអីណាហ្នឹងតែយើងរៀនតែពីហេតុហើយនឹងផលទៅបានហើយអឺកណា គួយសមោសានមេងគួយសួរថាតើប្រសង់អាចទេសនាថាឲ្យក្រហោះបានទេនៅអ្នកស្ដាប់នៅពេលអ្នកស្ដាប់មិនយកចិត្តទុកដាក់ដើម្បីឲ្យអ្នកស្ដាប់យកចិត្តទុកដាក់ស្ដាប់វិញតើប្រសង់ដែលសំដែងមានទោសដែរឬទេតើយើងថាឲ្យនឹងក្នុងលក្ខណៈអីជាការបន្ទោសដោយខឹងក្រោធឬក៏យើងគ្រាន់តែប្រាប់ តែពាក្យប្រាប់ផ្សេងយើងអាចប្រាប់បានញោមសូមមេត្តាស្ងាត់មាត់បន្តិចអីចឹងទៅពាក្យយើងប្រើពាក្យស្រួលវិញបានតាកុំឲ្យយើងទៅទោះបីប្រាប់ក៏ដោយបើយើងនិយាយដោយខ្នក់ចិត្តយើងវាកើតអកុសលមកដែរអញ្ចឹងបានដូចខ្ញុំកណាអាត្មាតែនិយាយមួយលោកនៅវត្តមនីរតនារាមអញ្ចឹងថាយើងទេសនាយើងចង់ឲ្យញាតិញោមរស់នៅក្នុង peace ក្នុងសន្តិភាពក្នុងសេចក្តីសុខស្ងប់ ហើយយើងអ្នកទេសនឹងវាកងេកងុយទៅហើយទៅទេសឲ្យគាត់បានសុខមិនហ្នឹងចាំមើលថាខ្លួនយើងនេះពិបាកទួនមែនណាឥឡូវគាត់នឹងទប់មាត់គាត់អត់បានហ្នឹងមានន័យថា out of control ហើយគាត់លោឡាអីចឹងទៅហើយដល់យើងនឹងខឹងគាត់តាស្ដីឲ្យគាត់ទៅអីចឹងទៅយើងនឹងវាចាញ់កិលេសខ្លួនឯងដូចគ្នានៅពេលហ្នឹង កុំត្របាញ់តែពីរឿងទេសនាធម៌នៅពេលហ្នឹងណាគឺជារឿងដែលយើងត្រូវយកធម៌មកដោះស្រាយមកបដិបត្តិនៅក្នុងជីវិត ជាធម៌ពិតដែលកើតឡើងជាអនិច្ចារម្មណ៍ដែលកើតឡើង យើងគិតថាមកសំដែងធម៌ដោយស្មានថាអ្នកស្ដាប់ធម៌ហ្នឹងគាត់យកចិត្តទុកដាក់ឥឡូវនេះស្រាប់តែគាត់អត់ស្ដាប់សួរថាតើយើងត្រូវធ្វើចិត្តយើងយ៉ាងម៉េចនៅពេលហ្នឹងហើយ ជាពេលដែលអ្នកត្រូវប្រតិបត្តិចំពោះសភាវៈដែលកំពុងប្រាកដឥឡូវនេះឯង អញ្ចឹងបានរឿងដែលគេនិយាយតតគ្នានោះទៅលោកទុបិនបាទទុបិនបាទហើយមានប្តីប្រពន្ធឆ្លោះគ្នាណាឲ្យលោកទៅសម្រោះសម្រួលដល់គេគប់គ្នាប៉ះក្បាលលោកលោកថាម៉េចមើលកាន់បាតអស់អាត្មាអញពួរមាននឹងម្ដងតែពេលនឹងឯងពុទ្ធណាព្រះអង្គប្រាប់ថា កុំឲ្យបន្ទុឬក៏សន្មត់ថាមនុស្សណាម្នាក់ដែលមានចិត្តស្ងប់រងាប់ព្រោះតែមិនតន់ជួបរឿងដែលចម្លែករឿងប្លែករឿងអឺដែលវាមិនតន់ជួបរឿងល្អពេកអាក្រក់ពេកអីហ្នឹងមិនតន់មកដល់ហើយគាត់នៅស្ងៀមស្ងៀមមើលទៅដូចចិត្តស្ងប់ហ្នឹងកុំតន់អាលថាចាំរឿងអាក្រក់កើតឡើងដល់គាត់ រឿងល្អខ្លាំងកើតឡើងដល់គាត់បើថាល្អខ្លាំងគាត់ក៏មិនចូលអីទេអាគាត់បាទរឿងអាក្រក់ខ្លាំងគេជេរបច្ចោគេស្អីស្អីប៉ះពាល់អីនៅតែធម្មតាដោះស្រាយនៅតែធម្មតានោះឯងទៅឈ្មោះថាជាអ្នកចិត្តស្ងប់មែនហ្នឹងហើយបងណៃអញ្ចឹងក្បាច់គុណខ្លាំងមិនបកកែដល់ម្នាក់ឯងណាដល់វ័យទៅខ្លាំងហ្នឹងហើយវ័យពេលណាពេលយើងវ័យមែនទេដូច កណាសួរអញ្ចឹងពេលទេសនាហ្នឹងឥឡូវហ្នឹងជារឿងត្រូវប្រយុទ្ធណាប្រយុទ្ធជាការពិតណាស់ពេលយើងបដិបត្តិសមាធិអីយើងរកកន្លែងស្ងាត់កន្លែងអីប៉ុន្តែសតិរលឹកណាគឺត្រូវចម្រើនគ្រប់ពេលគ្រប់ពេលឃើញទេយើងកំពុងទេសនាគេអត់ស្ដាប់យើងមើលចិត្តរបស់យើងមិនយ៉ាងតោសង្វេចិត្តតាំងតោសង្វេចិត្តនិព្វាននេះពេលបដិខៈកាត់ឡើងភឹបភឹបព្រោះគេអត់ស្ដាប់ចង់ស្ដីឲ្យដោយពាក្យចេះចេះ ហឹបដឹងភ្លាមអូចិត្តកំពុងទោសៈទូនមានអានេះសិនមុនទូនមានគាត់ហ្នឹងទូនមានអានេះសិនតើយើងប្រកដីយើងធ្វើអញ្ចឹងឯងយើងអត់សូវធ្វើអញ្ចឹងឯងយើងចង់តែទូនមានគេមុនតែអានេះទុកឲ្យវាច្រឡោតនឹងឯងដែលយើងរស់នៅក្នុងកម្ដៅហ្នឹងហើយយើងមានវិធីសាស្ត្រល្អអឺជាធម្មតាខ្ញុំកណាអាត្មាដំបងឡើយក៏មាន មានអ្នកខ្លាំងណាស់ពេលហើយបិឈឺចូលចិត្តនិយាយបិឈឺមិនជេរទេបើនឹងនិយាយឲ្យឈឺហើយគិតតែខ្លួនឯងគ្រាន់បើតែយូរយូរទៅបានដឹងថាអូឯងនេះមានក្រត់បើអីទេ មិនក៏មិនយកមេត្តាធัวយកទៅប្រើយើងយើងប្រាប់ខ្លួនយើង មិនក៏មិនយកមេត្តាធัวទៅប្រើមិនយកបញ្ញាទៅប្រើយើងទៅយកអីអាមានអ្នកហ្នឹងអាចចង់កាច់គេហ្នឹងអាចចង់ធ្វើឲ្យគេឈឺចាប់ហ្នឹងពីមុនអាត្មាលេងខ្លាំងពាក្យអីអី ទៅវាថាគុំនៅណា10ឆ្នាំមិនតាន់បាត់ទេចាំសងសឹកមិនគិតទៅខ្លួនឯងគ្រាន់បាថាអត់ទេអានេះគិលេសគិលេសទេគិលេសទេអាហ្នឹងឥឡូវអាត្មានិយាយពីរឿងអាត្មាទេសនាដំបូងជាវិធីសាស្ត្របើយើងស្ដាប់ទៅរៀងល្អដែរតែយើងបំបាក់មុខមនុស្សតែអាត្មាបំបាក់មុខមនុស្សយើងឲ្យគាត់អាម៉ាស់ បើសិនជាយើងមានវិធីសាស្ត្រល្អជាងនឹងតិចឲ្យល្អទាំងសងខាងណាបាទគឺថាល្អជាងនឹង តែអញ្ចឹងសដូចជាមានសក់ពីលើផងខ្ញុំកណែឆ្ងល់ថាក្នុងសាសនានីមួយនីមួយនិយាយពីឋានសួគ៌ឋាននរកខុសខុសគ្នាសូម្បីព្រះនាមទេវតាព្រះអិននិងឋាននីមួយនីមួយសត្វតែខុសគ្នា ដូច្នេះគួរជឿយកមួយណាបើសុទ្ធតែមើលមិនឃើញដូចគ្នាហ្នឹងហើយកុំជឿទៅរបស់មើលអត់ឃើញ តែវាមិនមែនចប់ត្រឹមកុំជឿឬក៏មិនជឿទេត្រូវរៀនយើងរៀនហ្នឹងហើយរៀនពីតាណា ថាមិនរៀនពីរឿងឋានសួគ៌ទេរឿងដែលគូរៀនមិនមែនរៀនរឿងឋានសួគ៌នឹងទេតែព្រះបរមគ្រូឲ្យយើងផ្ដើមរៀនពីស្អីដែលនៅ ក្នុងវិស័យអញ្ចឹងណាក្នុងក្នុងវិស័យសំបីតែក្នុងមេរៀនអភិធម្ម ក៏មិនមែនចាប់ពឹបមកឲ្យយើងទៅរៀនពីនរកសួរនឹងដែរអត់ទេរៀនឲ្យយល់ពីកម្មផលសិនអញ្ចឹងយល់ពីកម្មផលសិនឬឲ្យបានយើងទៅរៀនថាកម្មណាវត្តតីលោកោនឹងវាប្រព្រឹត្តទៅយ៉ាងម៉េចតែយើងងាយនឹងដាក់ជំនឿទៅលើសាសនាដ៏ច្រើន រួមទាំងនៅក្នុងពុទ្ធសាសនានឹងផងគឺ វាពាក់ព័ន្ធនឹងខ្លួនយើងខ្លាចបារម្ភងាប់ទៅកើតជានេះកើតជានោះអញ្ចឹងណាព្រោះខ្លាចមើលមិនឃើញមែនប៉ុន្តែងាប់ទៅខ្លាចខ្លួនអញទៅកើតអញ្ចេះខ្លាចខ្លួនអញទៅកើតអញ្ចោះហ្នឹងហើយវានៅបារម្ភអញ្ចឹងវានៅជាពាក់ហើយទឹកថេវាជាប់នៅនឹងហើយគេងាយបំភ័យណាស់ ងាយអ្នកសាសនាទាំងឡាយហ្នឹងងាយបំភ័យយើងទល់តែធ្វើអញ្ចេះទល់តែធ្វើអញ្ចោះបើណាឯងមិនធ្វើអញ្ចេះព្រះមិនជួយទេអីចេញចេញចេញចេញចេះភ័យភ័យមនុស្សភ័យអត់យល់ពីបរមត្តធម៌ភ័យខុសរឿងប៉ុន្តែបើសិន ជាបានរៀននៅ ពាក្យរបស់ ព្រះបរមគ្រូពាក្យព្រះអង្គមែនតែនណាពេលថារៀនពាក្យព្រះអង្គមែនតែនគ្មានរៀនពីអីទេរៀនពីជីវិតខ្លួនឯងនឹងតែហ្មងណា រៀនពីចិត្តចេតសិករូបនោះរៀនមកសំណុំរូបនោះវាធ្វើការយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចរៀនយូរយូរយូរយូរឃើញអស់ខ្លួនវាឃើញតែធัวហ្នឹងតើរៀនយូរយូរយូរវាអស់ខ្លួនទៅវាឃើញតែធัวអញ្ចឹងការព្រួយបារម្ភថាអញទៅជាតិមុខវាល្មិចអានោះក៏លែងព្រួយព្រោះវាឃើញតែធัวបច្ចុប្បន្នហ្នឹងហើយមានតែធัวកើតពីបច្ច័យហ្នឹងហ្នឹងហើយ វាមានពីណាអ្នកបង្កើតសត្វលោកទៀតបើបើតួបច្ច័យជាតួបង្កើត អ្វីអ្វីគ្រប់យ៉ាងហ្នឹងដល់ទៅវាឡើងខ្វល់នឹងខណ្ឌបច្ចុប្បន្ននេះហើយខណ្ឌអនាគតក៏ឡើងខ្វល់ដែរហើយដល់ខណ្ឌអនាគតឡើងខ្វល់ហើយសួរតពីណាមកបង្កហក់យើងឲ្យរត់ទៅជុំគ្នានៅឯណាខ្លាចចេះខ្លាចចូលបានបើអារាល់ថ្ងៃនេះវាឃើញតែអត់ខ្លួនឯហ្នឹងវាឃើញតែធေါ်ឯហ្នឹងហើយឃើញថាស្អីវាកើតពីស្អីទៅទៀតបច្ច័យវាយ៉ាងម៉េចវាកើតអញ្ចឹងឯង ហ្នឹងហេតុវាមិនផលវាចឹងហើយហើយទៅឃើញណាមិនមែនឃើញអនាគតជាតិទេ គឺឃើញបច្ចុប្បន្នហ្នឹងអញ្ចឹងហើយបានជាព្រះអរិយបុគ្គលត្រឹមតសោតាបានអីហ្នឹងលោកលែងមានសង្សយ៉ាង8យ៉ាងណាសេចក្តីសង្ស័យ8យ៉ាងសង្ស័យក្នុងជាតិមុនសង្ស័យក្នុងជាតិក្រោយលោកលែងសង្ស័យសួរថាគ្រប់លោកសិតតែមានញៀនទៅដឹងថាអាជាតិមុខល្មិចមែន អត់ទេព្រះរិយបុគ្គលដ៏ច្រើនគ្មានញៀនឯណាទៅ ដឹងជាតិមុខឯងតែលោកដឹងពី ដំណើរការនៃខណ្ឌបច្ចុប្បន្នហ្នឹងដល់ដឹងពីដំណើរការនៃខណ្ឌបច្ចុប្បន្នហ្នឹងលោកអត់ទៅខ្វល់រឿងខណ្ឌអនាគតទេព្រោះលោកដឹងថាអាបច្ចុប្បន្នហ្នឹងវាដំណើរការមិនហើយបើអាបច្ចុប្បន្នហ្នឹងវារៀបចំអញ្ចឹងអនាគតវិញចេញ ផលមិនលោកដឹងអញ្ចឹងណា ឧទាហរណ៍យើងខំដើរអញ្ចឹងយើងខ្វល់ជាមួយនឹងជំហានមួយជំហាននេះឈានមួយជំហាន មានតែរំកិលទៅហើយយើងខ្វល់នឹងកាលដល់កាលដល់អត់ដើរនោះហ្នឹងហើយរឿងដល់មិនដល់រឿងរបស់វាប៉ុន្តែសំខាន់ focus បដោតទៅលើថាយើងដើរអត់យើងធ្វើអត់ចំទិសអត់ឃើញទេហ្នឹងហើយអញ្ចឹងអឺ សាសនាណាក៏ដោយសាសនាណាដែរគឺដើម្បីប្រមូលមនុស្សវាមានតែកម្លាវាមានតែឲ្យជឿនឹងបើមិនចេះទេវាមិនចោះបើមិនចោះទេមិនចេះ មានអ្នកនេះអ្នកនោះជាអ្នកសម្រេចជោគជាតារាសីឲ្យអីចឹងទៅមិនមែនតែក្នុងសាសនាដទៃទេក្នុងពុទ្ធសាសនារាល់ថ្ងៃហ្នឹងចឹងដែរធ្វើអញ្ចេះទៅវាបាបមិនគោរពពុទ្ធទៅវាអញ្ចេះអញ្ចេះអញ្ចេះហាក់ដូចពុទ្ធហ្នឹងមេចង្រៃឲ្យយើងធ្លាក់នរកអញ្ចឹង ប្រពុតឯណាទៅឲ្យយើងធ្លាក់នរកនោះគ្មានទេអាចិត្តប្រមាថរបស់យើងតាឧទាហរណ៍ថាយើងបន្ទោសចំពោះព្រះសម្មាសម្ពុទ្ធអាហ្នឹងវាទៅអបាយភូមិទៅនរកអីចឹងចឹងយើងថាហាប្រពុតអីក៏អក្រក់អក្រៃមិនគ្រាន់តែជេរទិញបានជេរប្រពុតពធោប្រសងអីធ្លាក់នរកហាក់ដូចជាប្រពុតពធោប្រសងហ្នឹងមេចង្រៃនាំឲ្យយើងទៅនរកថាមែនទេដែលយើងសិក្សាបានដឹងថាអាតួចិត្តអីដែលរុញទៅនរកហ្នឹង ចិត្តអកុសលពុទ្ធពធប្រសងណាមកប្រឡាក់មួយយើងអត់អញ្ចឹងទោះបីមកដល់ពេលនេះហើយក៏ដោយអាត្មាក៏មិនអះអាងទៅនិយាយថាណែឋាននរកនឹងវារៀងចេះឋានអីវារៀងចុះអីឲ្យច្បាស់ប្រកបវាគ្មានទេយើងថាតាមកពីដោយតែគ្នាទេប៉ុន្តែគ្រាន់ថា អ្វីដែលយើងគួរបដោតគឺបច្ចុប្បន្នហ្នឹងថាស្អែកស្អីកើតឡើងយើងមិនដឹងហ្នឹងចូលអារឿងងាប់ទៅកើតឯណាគឺច្បាស់មែនគណៈស្អែកស្អីកើតឡើងយើងដឹងយើងអត់ដឹងដឹងមកនោះធัวដែលគួរដឹងដឹងឥឡូវដូចកំពុងស្ដាប់ហ្នឹងស្ដាប់ស្មានយល់